girl I'm a motherfucker saying that និយាយឲ្យត្រង់ជំនាញចំណងស្នេហា តាំងពីកុមារចេះមើលរឿងវាចូលចិត្តទូក្បោះខុសពីក្មេងៗធម្មតាសារជាតិខ្ញុំបែបណាខ្ញុំនឹងច្បាស់អស់ចាបងគឺសាវ៉ាដូចគ្នាស្លាប់ជាអទេបាទមកមិនដែលនឹងគិតថាជួបគូ ហើយលែងគិតរឿងសាវ៉ាក៏មិនដែលគិតថាខ្លួនសំហាឬក៏ចាឡាយណាត្រឹមនោះសាវ៉ាខ្ញុំឈាមនោះសាវ៉ាខ្ញុំតែងតែទឿងខ្លួនថាកុំតែធ្វើបាបអ្នកណាខ្ញុំដឹងថារូបខ្ញុំនេះមិនល្អទៅខ្ញុំមិនយកអ្នកណាព្រោះមិនចង់ឲ្យរូបគេឈឺផ្សាព្រោះតែរូបខ្ញុំឡើយណាព្រោះខ្ញុំនោះសាវ៉ាខ្ញុំឈាមនោះសាវ៉ាខ្ញុំតែងតែទឿងខ្លួនថាកុំតែធ្វើបាបអ្នកណាក៏ ពាក់ព័ន្ធក្នុងជីវិតគ្មានសង្ឃឹមជួបគូពិតមិនហ៊ានសាខ្លាចខូចចិត្តតែជីវិតខ្ញុំនឹងឯកាបាននេះរហូតដល់ពេលណាតែនឹងគិតថាជួបគូពិតហើយលែងគិតរឿងសាវ៉ាក៏មិនដែលគិតថាខ្លួនសង្ហាឬក៏អត់ចាឡើយណាខ្ញុំត្រឹមនោះសាវ៉ាខ្ញុំជាមនុស្សសាវ៉ាខ្ញុំតែងតែទើបខ្លួនថាកុំទៅ អ្នកណាខ្ញុំដឹងថារូបខ្ញុំនេះមិនល្អទៅខ្ញុំមិនយក អ្នកណាព្រោះមិនចង់ឲ្យរូបគេឈឺផ្សាព្រោះតែរូបខ្ញុំឡើយណាព្រោះខ្ញុំនោះសាវ៉ាខ្ញុំជាមនុស្សសាវ៉ាខ្ញុំតែណាទើបខ្លួនថាកុំតែធ្វើបាប អ្នកណាមានមនុស្សជាច្រើនតែសួរខ្ញុំថាពេលណាទើបយកសង្សារតែគ្រប់គ្រប់ពេលតែងតបទៅថាមិនទាន់ចង់មានស្នេហាមិនចង់ឲ្យគេឈឺផ្សា មិនចង់ស្រឡាញ់អ្នកណា ព្រោះដឹងថាស្នេហានេះវាគង់តែមិនឋិតទេ លោអ្នកអូនសម្លាញ់ចរិតអូនបែបហ្នឹងទោះមកប្រាប់ក៏ដឹងថាអូនត្រូវការបងតែបងសុំទោសព្រោះវាជាដំណងបាច់ចាប់តាមនឹងអូនទៅចាប់តាមនឹងគេមិនមែនបងមិនកើតបណ្ដោយអូនទៅទេមិនមែនបងមិនកើតប៉ុន្តែកំណត់ត្រូវជាបងវាមិនល្អទេមិនមែនបងមិនកើតមិនមានសម្រាប់បែបដូងនោះទេមិនមែនបងមិនកើតប៉ុន្តែកំណត់ត្រូវជាបងវាខុសគេ អារម្មណ៍លើរូបរាងកាយផ្សេងអារម្មណ៍ទៅជាស្នេហាផ្សេងស្រឡាញ់គេទៅយកខ្លួនឯងទៅរំបំប្រែប្រែមិនមែន ក៏មិនដែលគិតថាខ្លួនសង្ហាឬក៏អត់ចាឡើយណាខ្ញុំត្រឹមនូសាវ៉ាខ្ញុំនូសាវ៉ាខ្ញុំតែងតែទើបខ្លួនថាកុំទៅធ្វើបាបអ្នកណាខ្ញុំដឹងថារូបខ្ញុំនេះមិនល្អទៅខ្ញុំមិនយកអ្នកណាព្រោះមិនចង់ឲ្យរូបគេឈឺផ្សាព្រោះតែរូបខ្ញុំឡើយណាព្រោះខ្ញុំនូ